អូខេសួស្តីបងប្អូនហ្នឹងហើយវីដេអូនេះខ្ញុំធ្វើការ review តាក់ទងទៅនឹង mission មួយចំនួនដែល GM ក៏ដាក់នៅក្នុងធ្វើការ update នៅថ្ងៃទី15និងខែ11ឆ្នាំ2022អឺ mission នេះមានសម្រាប់តែនគរសន្តិភាពទេដែលគាត់ដាក់យើង ធ្វើ mission នេះបានហើយ mission នេះគឺជា mission ថ្មីមួយដែលយើង ធ្វើវាប្រចាំថ្ងៃវានឹងទទួលបាន item ដើម្បីយកធ្វើការដូរនៅ NPC នៅបៃជីងកន្លែងតាដែលយើងយក4 cake ហ្នឹងហើយឥឡូវខ្ញុំសូមចូលទៅក្នុង website ដើម្បី detail អ្នកទាំងអស់គ្នាមើលបន្តិចអូខេអ្នកទាំងអស់គ្នានេះគឺជា mission វាអញ្ចឹងតានេះគឺនៅក្រុងបៃជីងណាដែលវានៅ ទីតាំងលេខ185 172នេះគឺជា item ដែលយើងដូរនេះរូបរាងវាបែបនេះណានេះរូបរាងវាហើយនេះ រង្វាន់វាមានបើសិនករណីយើងដូរ99អញ្ចឹង99អានេះហ្នឹងហើយវាទទួលបានខ្ជូតផណ្ដាមួយ119ស្មើនឹង199ស្មើនឹង200វាទទួលបាន red lotus ដូចជា red lotus នេះប្រហែលជាអាប្រាប់ជីដែរដូចជាផ្កាឈូកហ្នឹងហើយហើយ399ទទួលបាន orange អនជំននេះខ្ញុំបានអត់ដាច់ដែរទេហើយសង្ឃឹមថាมันប្រកាន់ទេណាហ្នឹងហើយគីប្រហែលជាពួកអានេះអានេះនេះនេះរ៉ែលូទូវាបង្ហាញនេះតាអូខេអញ្ចឹងបានអានេះចំនួន30ថ្ងៃនេះ30ថ្ងៃ30ថ្ងៃណាហ្នឹងហើយហើយអ្វីដែលសំខាន់ជាងគេដែល player តែចង់បានគឺនេះ set promise មានថាកាអាវក្រៅដូច mo blue ពាក់អ្នកទាំងអស់នេះអញ្ចឹងអានេះវាត្រូវការ999អញ្ចឹងវាស្មើនឹង1000ហើយខ្វះមួយទៀត ហើយយើងធ្វើការដូរវាវាទទួលបានពាក់បាន30ថ្ងៃប៉ុន្តែនេះខ្ញុំអត់ទាន់ដឹងថាវាកំណត់ល្បែលអត់ទេខ្ញុំអត់ទាន់ដឹងវា កំណត់ល្បែលអត់ទេណាហ្នឹងហើយហើយវាមិនទាន់បង្ហាញរូបរាងថាវាមានរូបរាងបែបណាដែរនេះពេលបានមកប្រហែលបើកបានឬក៏មិនយើងក៏អត់ទាន់ដឹងដែរណាហ្នឹងហើយអូខេបន្ទាប់មកដើម្បីធ្វើទទួលបានមីសិនអស់ហ្នឹងហ្នឹងហើយដើម្បីទទួលបានមីសិនអស់នេះណាអ្នកទាំងអស់នេះត្រូវមើលមីសិនមកក្នុង hero វិញចឹងនេះខ្ញុំបង្ហាញក្នុង hero បាច់ឆ្ងល់ទេអានេះ VPN នេះអ្នកនរឲ្យដឹងហើយពេលបច្ចុប្បន្នបើយើងឲ្យប្រើ VPN ទេគឺយើងចូលហ្គេមអត់រួចទេមែនទេហ្នឹងហើយអញ្ចឹងជាទូទៅគឺយើង ប្រើ VPN ហើយសូម្បីតែខ្ញុំក៏ប្រើ VPN ដែរបើមិនប្រើទេចូលលេងហ្គេមអត់រួចទេអត់ថាចាំបាច់ជាប់រហូតអូខេអញ្ចឹងដើម្បីធ្វើ mission នេះខ្ញុំនឹងបញ្ចូលប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់ចុចមកកន្លែងនេះណាអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញ mission វានេះ mission វានេះឃើញទេអឺអញ្ចឹង mission វាមានមើលយើងរាប់មើល

នឹងហើយឬក៏កន្លែងណាខ្ញុំនិយាយខុសអូខេអ្នកទាំងអស់នេះអាចធ្វើការ comment ក្នុងក្រោមវីដេអូបានណាខ្ញុំអត់ប្រកាន់ទេហ្នឹងហើយយើងជួយកែតម្រូវទាំងអស់គ្នាអូខេអញ្ចឹងទី1គឺយើងគ្រាន់តែ online hero ទេអ្នកទាំងអស់គ្រាន់ online hero ទេអ្នកទាំងអស់នឹងទទួលបាន5 point 5 point ណាអញ្ចឹង point point ខ្ញុំបញ្យល់តិចអញ្ចឹង point នេះនេះ point វា point វា10 point ឃើញទេហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់ online hero ដំបូងអ្នកទាំងអស់គ្នាទទួលបាន5 point ណា អ្នកទាំងអស់គ្នាកុំចូលលេងតៃស៊ូយកកន្លែងយើងចូលផ្លែតៃស៊ូចូលនៅលៀងចូលនៅ CD ខ្ជូសតអីហ្នឹងហ្នឹងហើយយើងចាប់វា8 step វានឹងបាន4 point ចាំមួយថ្ងៃវាឲ្យតែម្ដងទេអាហ្នឹងណាហ្នឹងហើយហើយមួយទៀតចំពោះអ្នកទាំងអស់គ្នាដែលចូលលៀងសានលៀងសានយើងចូលត្រឹម step ទី4ហើយយើងចេញទៅវិញណាហ្នឹងហើយយើង ទទួលបាន4 point ហើយទទួលបាន2 point នេះទទួលបានតែ2 point ទេហើយ2 point នេះអ្នកទាំងអស់គ្នាអាច យើង អាចមួយ ថ្ងៃយើងអាចចូលបាន3ដងអញ្ចឹង3ដងម្ដង4 step ម្ដង4 step អញ្ចឹងវាបាន6 point ទៀតមែនទេ6 2 2 3ដង6ហ្នឹងហើយ2 3ដង6អូខេអញ្ចឹងបើអ្នកទាំងអស់នេះចូល complete ដល់8 step 8 step មាន step ចង់បញ្ចប់ហើយចេញវិញជោគជ័យហ្នឹងហើយក្នុងមួយ step អ្នកទាំងអស់គ្នានឹងទទួលបាន3 point អញ្ចឹងមួយថ្ងៃយើងអាចចូលបាន3ដងអញ្ចឹង3 3ដង9អញ្ចឹងបាន9 point ទៀតណា អឺយើងចូល MP MP នឹងដឹងហើយគឺល្បាយ8យើងចូលនៅ daily អញ្ចឹងចូលបាន step ទី3និង3 step ឬ step ទី3ហ្នឹងចប់ step ទី3ចេញមកវិញហ្នឹងយើងទទួលបាន2 point អញ្ចឹងយើងអាចចូលបាន3ដងអ្នកនរនេះហើយអ្នកនរនេះចូល MP ចប់ step ទី7អញ្ចឹងយើងបាន3 point អញ្ចឹងយើងចូល VI mission 3ដងអញ្ចឹង3ដង គឺយើងបាន9ទៀតណាអ្នកនរនេះចូលអឺ អានេះចូលដូចជា AP ឲ្យចូលនេះនឹង AP AP នឹងដឹងហើយយើងវាយ gear លោះនឹងហើយទទួលបាន5 point ណាអានេះអត់ប្រកាន់ step ទេអ្នកទាំងអស់នេះចូលវាយ PVP អញ្ចឹងអ្នកទាំងអស់នេះបាន3 point ចូល3 PVP ម្ដងណាបាន3 point អញ្ចឹងយើងវាឲ្យ2ដង2ដង បាន6ទៀតអ្នកទាំងអស់នេះ complete sky ដល់2ដងបាន6 point ទៀតអញ្ចឹងនេះខ្ញុំចូលបានម្ដងហើយអញ្ចឹងវាបានតែ 6 point ទេអញ្ចឹងចូលម្ដងទៀតបានវាបាន6 point ទៀតណា complete daily mission sector mission អញ្ចឹងកន្លែងនេះគឺយើងវាយ quest pack ហ្នឹងហើយទទួលបានម្ដងមកតែ1 point ទេអញ្ចឹងបាន5ដងណា successful solution grow holy អញ្ចឹងអានេះទៅសាពះសាពះនៅនេះសាពះនៅបាក់សាវលិញណាហ្នឹងហើយសាពះម្ដងជាមួយនឹង holy eye នេះគឺយើងបាន2 point អញ្ចឹងបាន2ដង អានេះយើងចាក់លូតូចាក់លូតូគឺយើងចាក់នៅ Dragon Cap Town អ្នកនរអាចចាក់បានចាក់ម្ដងបាន2 point អញ្ចឹងយើងចាក់បាន2ដងដែរចំពោះអានេះមួយទៀតគឺយើងអឺ mission នេះគឺយើងវៃមេ Life CC ណាវៃម្ដងបាន5 point អញ្ចឹងវាឲ្យតែម្ដងទេអានេះគឺយើង C មេ GM C ម្ដងបាន10 point ទេអញ្ចឹង C 3ដងបាន3 point អានេះលៀងសាន mission complete លាងសានមីសិននេះខ្ញុំអត់ច្បាស់ដែរនេះ sorry ផងហើយអ្នកទាំងនេះអាច ដឹងអាចជួយ comment ផងណាដឹងខ្លះខ្ញុំអត់ច្បាស់ទេនេះអឺមួយទៀតគឺអ្នកទាំងនេះអាចដាំ small អាក្របការយើងនោះអាទូចហ្នឹងហើយដាំអឺម្ដងបាន2 point ចឹងដាំ2ដងគឺយើងបាន4 point ដាំក្របអាធំនឹងឲ្យម្ដង2 point ដូចគ្នាអញ្ចឹងបាន4 point ដូចគ្នាអញ្ចឹងបើយើងសរុបមកជាមួយខ្ញុំគុណឲ្យមើលតែម្ដងណា អឺកាស្យូនេះណាជានេះហើយយើងខ្ញុំគុណឲ្យអ្នកទាំងអស់គ្នាមើលអូខេចឹងពីលើមកអានេះបានប៉ុន្មានអឺអានេះបាន4 point ចឹងខ្ញុំគុណឲ្យអ្នកទាំងអស់គ្នាមើល4បូកនេះបានប៉ុន្មានចាប់3អឺ3ពីរដង6ចឹងបូក6បូក9ទៀតណាបូក6បូក9ពីសិនណា ចានេះអានេះ6អានេះ9ទៀតអញ្ចឹងបូក15 5អានេះម្ដង បាន5អញ្ចឹងបូក5 point យកតែម្ដងណាអានេះអ្វីម្ដងបាន3 point ចាន2ដងបាន6បូក6 Skydor បាន12 point ចា Skydor បានច្រើនអ្នកនរគ្នាបាន12 point អា Daily Mission នេះបាន 5ទៀតអានេះសាពះនេះបាន4 point អញ្ចឹងបូក4 point ទៀតអានេះចាក់អូតូនេះបាន4 point ដែរយ៉ាបូក4 point ទៀតចាក់អូតូ4 point អានេះបាន5 point ទៀតអានេះបាន3 point 3អានេះបាន4 4 448ណាបូក8អូខេអញ្ចឹងមួយថ្ងៃនេះបាន95 point ហើយបងប្អូនអញ្ចឹងមិញដឹងផ្លេចបូកអាមួយណាអត់ទេជួយមើលផងណាអញ្ចឹងបានចន្លោះវាប្រហែលជាអាច90 point ជាងក្នុងមួយថ្ងៃអញ្ចឹង90 point ជាងអ្នកនរអាចបូកបន្ទុកមើលបានណាអញ្ចឹងបើអ្នកនរធ្វើមួយថ្ងៃគឺបានដល់ក្រោមនេះអញ្ចឹងអ្នកនរធ្វើ mission វាមួយថ្ងៃវាបាន1 1 3 6 10 10ឯណាហ្នឹងហើយ 15 15និង7 22 22និង9វាឡើង30 22 9 31នឹងអញ្ចឹងមួយថ្ងៃយើងអាចបាន31ហ្នឹងដែរអានេះបើយើងធ្វើ mission free free បើយើងព្យាយាមធ្វើវាប៉ុន្តែអ្វីដែលសំខាន់ជាងគេយើងស៊ីមេស៊ីទៀតគឺបានទៀតហើយអញ្ចឹងរបស់នេះខ្ញុំមិនទាន់នឹង trade បានបាទនេះឥឡូ व ខ្ញុំចុច random វាយកមើលមួយឲ្យអ្នកនរមើលណា គេចុចក្នុង hero យ៉ាងម៉េចខ្ញុំមើលសិនអូខេគឺអា mission នេះគឺពេលដែលយើងយកវាមកគឺ cannot pass through other player អញ្ចឹងគឺ pass អត់បាន ទេប៉ុន្តែអា mission ដែលយើងវាយមេវាយម្ដងបានមួយហ្នឹងដែល GM ក៏ដាក់ announce នោះខ្ញុំក៏មិនទាន់ដឹងថាវាអាចផាបានអត់ដែរអញ្ចឹងអ្នកទាំងអស់នេះអាចធ្វើការតេស្តសាររបស់អ្នកខ្លួនឯងណាអូខេអ្នកទាំងអស់នេះនេះគឺជាការបកស្រាយទៅលើ mission ដើម្បីទទួលបាន item ដែលនៅក្នុង event ថ្មីដែល GM ក៏ដាក់បានអញ្ចឹងបើសិនករណីខ្ញុំបកស្រាយកន្លែងណាខុស អ្នកទាំងអស់នេះអាចជួយ comment ក្រោមវីដេអូដើម្បីធ្វើការរី comment ខ្ញុំណាហ្នឹងហើយអូខេអរគុណបាយបាយ